ម៉ាក់នឹកកូនខ្លាំងណាស់ហេតុអីក៏កូនមិនខំមករកម៉ាក់សោះអញ្ចឹងអកូនសុំទោសណាម៉ាក់កូននឹងម៉ាក់ដូចគ្នាប៉ុន្តែពេលនេះកូននៅចោលម៉ាស៊ីននៅឡើយទេក្រៅពីរូបពឹងពាក់លើម៉ាក់ហើយកូនអាចរកធ្វើការងារខ្លួនឯងបានទេហើយកូនខ្លាចទៅជួបមុខម៉ាក់កាលណាធ្វើម៉ាក់ពិបាកចាស់កូនខ្លាចទៅសុំទោសម៉ាក់វិញណាម៉ាក់មើលកូនចាស់ ហេតុអីក៏កូនយកកូនស្រីរបស់គេមកពិបាកបែបនេះឯងគួរតែចូលស្ដីដណ្ដឹងគេតាមច្បាប់កូនគួរតែផ្ដល់កិត្តិយសដល់គេណាកូនគួរតែចូលស្ដីដណ្ដឹងគេដល់ម្ដាយរបស់គេហើយក៏ធ្វើពិធីរៀបការទៅណាណែស្ដាប់ម៉ាក់ណាម៉ាក់ ជឿលើកូនហើយម៉ាក់ជឿថាកូន គឺជាមនុស្សម្នាក់ដែលអាចបង្កើតគ្រួសារបានកូននឹងមិនធ្វើឲ្យគ្រួសាររបស់កូនបែកបាក់ទៀតទេហើយកូន គឺជាឪពុកល្អរបស់កូន របស់កូនហើយកូននឹងមិនធ្វើឲ្យកូនរបស់កូនគ្មានឪពុកព្រោះតែកូនបានពិសោធន៍ឲ្យម៉ាក់ឃើញហើយថាកូននេះគឺជាមនុស្សប្រុសដែលមានទំនួលខុសត្រូវហើយស្មោះត្រង់នឹងគ្រួសារនិងស្នេហាពេលដែលម៉ាក់ឃើញកូនជាមនុស្សប្រុសបែបនេះម៉ាក់ ពិតជាមានក្តីសុខជាងដែលម៉ាក់ខ្លាយទៅជាមហាសេដ្ឋីទៅទៀតកូនយល់ទេព្រោះម៉ាក់យល់ថាទោះបីជាមានលុយច្រើនយ៉ាងណាក៏ដោយតែ បើយើងមានគ្រួសារមួយដល់កក់ក្ដៅលុយនោះมันអាចទិញសុភមង្គលបានទេ ថ្ងៃក្រោយទៅ បើអត់ពីម៉ាក់ក៏កូនមានក្តីសុខដែរណាម៉ាក់ពិតជាមានមោទនភាពចំពោះកូនណាដែលមានកូនជាកូន thank you ở đây anh mang អរគុណដែលនាងចូលមកក្នុងជីវិតកូនប្រុសរបស់ខ្ញុំសន្យាណាថាឯងនឹងមើលថែគ្នារហូតដល់ចាស់ហើយក៏មិនត្រូវភ្លេចគ្នា ដែលតស៊ូលំបាកជាមួយគ្នាបែបនេះទេ ចាំពួកកូនត្រឡប់ទៅផ្ទះវិញណាម៉ាក់រៀបចំបន្ទប់រួចហើយហើយក៏បានកក់កន្លែងសម្រាប់ពិធីរៀបការរួចរាល់ហើយដែរពួកកូនត្រូវតែរៀបចំពិធីរៀបមង្គលការឲ្យសមស្របជាកូនរបស់ម៉ាក់ ពេលខ្លះខ្ញុំគ្រាន់តែពិសោធន៍ឲ្យឃើញថា កូនប្រុសរបស់ខ្ញុំពិតជាបរិសុទ្ធម្នាក់ដែលមានទំនួលខុសត្រូវ